មិន ទុកយូរក្រោយអុកញ៉ាខេមរៈសេរីមុនផ្ដល់ប្រាក់លើកទឹកចិត្ត1000ដុល្លារទុំរដ្ឋាប្រាប់ទៅវិញផ្លែតថាក្រោយពីបេក្ខជន ទុំសវត្តឬហៅថាទុំរដ្ឋាច្រៀងបទស្រឡាញ់ស្ទើលេបរបស់លោកនប់បញ្ញរិទ្ធក្នុងការបង្ហាញសមត្ថភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី4បានយ៉ាងពិរោះហើយនៅតែត្រូវបានធ្លាក់ចេញ ពីកម្មវិធីនោះ តារាចម្រៀងខេមរៈសិរីមុន មានក្តីអាណិតបានផ្ដល់ថវិកា1000ដុល្លារដើម្បីលើកទឹកចិត្តដល់បេក្ខជន មកពីខេត្តស្ទឹងត្រែងរូបនេះ បង្ហោះភ្ជាប់ជាមួយ screenshot វីដេអូបេក្ខជនខាងលើ បង្ហាញសមត្ថភាពក្នុងកម្មវិធី Cambodia Idol កម្ពុជាតារាចម្រៀង មានងារជាអុកញ៉ារូបនេះ បាន លើកទឹកចិត្តថាកុំបាក់ទឹកចិត្តអីប្អូនស៊ូស៊ូបងសូមលើកទឹកចិត្តប្អូន នៅថវិកា1000ដុល្លារមានសមត្ថភាពពិត តស៊ូគង់បានសម្រេចមានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង ពេលទទួលបានដំណឹងថាតារាចម្រៀងខេមរៈសេរីមុនផ្ដល់ប្រាក់លើកទឹកចិត្តនោះ លោកទុំរដ្ឋាបានលើកម្រាមដៃ10អរគុណថាខ្ញុំបាទទុំរដ្ឋាហៅទុំសវັດប្អូនក៏សូមគោរពអរគុណដល់លោកអុកញ៉ាបងខ្លាំងណាស់សម្រាប់ទឹកចិត្តនៃការជួយដល់ប្អូន។ ប្អូនមានតែម្រាមដៃ10សំពះអរគុណនិងជូនពរលោកអុកញ៉ាបង និងក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខនិងចម្រុងចម្រើនទៅមុខរហូតនេះជាលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ណាបង011 58 5468និង081 60 3205គួរបញ្ជាក់ថាក្រៅពីតារាចម្រៀងខេមរៈសរីមុនផ្ដល់ប្រាក់លើកទឹកចិត្ត1000ដុល្លារហើយនោះ តារាចម្រៀងខាន់ជែមក៏បានលើកទឹកចិត្ត និងសន្យាផលិតបទចម្រៀង Original Song ឲ្យទុំរដ្ឋាមួយបទនិងចេញ MV ទៀតផង ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ